ចឹងគឺមិនចេះចាប់ហើយក៏មិនចេះអស់ប្រពុតលោកពោថាទឹកគឺថាទឹកកលេទឹកបឹងទឹកចិនមានជឿមាននេះអាសន្ហារបស់នោះសត្វមិនចេះលេចឡើយមានតែចិនរហូតមានតែចិនរហូតគឺថាចេះតែប្រាថ្នាទៅប្រាថ្នាទៅប្រាថ្នាទៅរហូតដល់រកទីបំផុតស្មាន នឹងសេចក្តីទឹកដូចបាច់មានទៀតតោតែលើកយកបាច់មានទៀតតោមួយមកមកសម្ដែងបាច់ចិត្តបាច់មានទៀតតោគឺជាបាច់ចិត្តយើងដែលមានមហិទ្ធិឫទ្ធិអាចហោះទៅលើអាកាសហើយអាចធ្វើដំណើរទៅខាងស្ទើរបានងាយដោយសារលោកមានប្រដាប់ហោះហើយជាវិស័យហោះ ខាងជាស្ដីវិស័យឬសម្បត្តិនឹងគឺច្រើនជាអតិករណាមិននឹងជាយកតាណាទេហើយសម្បត្តិលោកទៅសម្បត្តិមនុស្សប៉ុន្តែតណ្ហារបស់ដាច់ចាក់មិនមានទីបំផុតតែឬស្ដុកដល់ក្នុងស្ដេចជាមនុស្សនៅតែមិនស្អាតក៏ធ្វើដំណើរទៅឋានចារភពមហារាជមហាទេវតាចារភពមហារាជក្រណកលេឃើញស្ដេចមន្តជាតោ គេថានាំគ្នាចុះទៅលើបលាំងប្រគល់ដាច់ប្រគល់គេថាទ្រព្យសម្បត្តិនិងប្រៃទិសទូបអសរទាំងឡាយនៅនឹងឋានសាទុមហារាជនឹងឲ្យមកដាច់មកជាតិទៅទាំងអស់ហើយនេះដល់សបាយនឹងសាមគុណអ្វីដែលឲ្យគ្រឿងទឹកវិញនោះក៏នៅតែមិនចេះស្អាតទេ ដល់មិនស្អែកចឹងសួរស្បែកចាទៅមកឬតសម្បត្តិណាដែលល្អជាងនេះសរសើរជាងនេះដែលចាក់កលែកឆឹងបបពុតមហារាជមានឋានតាវតង្នេះមិនមានសម្បត្តិច្រើនជាងនេះល្អជាងនេះអញ្ចឹងទៅឋានតាវតង្ក៏ហោះទៅដល់ឋានតាវតង្ទៀតទៅដល់ឋានតាវតង្នឹងទៅជួមប្អិនប្អិនលោកគ្រាន់តែឃើញស្ដេចមន្តធិតោចុះទៅលើបល្ល័ងហើយចែកឋានតាវតង្ជាពីរ នៅជាទៀងត្រូវស្រីស្ទើអសក៏ជាទីដែរដូចបាននគរនោះពុះជាទីមកខាងដាច់បានទៀតទៅមកខាងទៀតគឺប្អិនចំណាក់តើរៀបឲ្យបរិភោគតាមគុណនឹងទៅដល់ពេលតើរៀបនៅគឺថាបរិភោគកម្មគុណនៅឋានតវតੰនោះមិនទឹកទេពុទ្ធបរិស័ទទាំងឡាយគឺគ្រាន់តែព្រះអង្គស្លាប់កើតនឹងអស់36ព្រះអង្គ ហើយព្រះអង្គអាយុ3.6លានឆ្នាំមនុស្សហើយស្ដេចនឹងមិនទាន់អស់អាយុផងតែស្លាប់កើតស្លាប់កើតអស់36ព្រះអង្គដល់ពេលចុងក្រោយបំផុតមកដាច់មន្តធៀបទៅគិតថាអញសោយរឿងនៅក្នុងឋានសោវតឹងដែលមានប្រកាសលៀងស្រីទេវអសរគ្រឿងទឹកអាហារទឹកមានថាអស់រយៈកាលច្រើនដំណរប្រអិនហើយនៅច្រើនដំណរប្រអិនហើយហើយវាមិនចេះស្អាតទេមិននឹងធ្វើមិន អញ្ចឹងចង់បានខានសវកម្មទាំងមូលហើយចង់កំចាត់ប្រអិនចោលអំពីខានសវកម្មបានន័យថាដាច់មកទៀតទៅចង់តែកំចាត់ម្ចាស់ផ្ទះគ្រាន់តែគិតថាចង់ស្លាប់ប្រអិនប៉ុណ្ណឹងចិត្តរាយបាត់ទៅក្នុងមកបណ្ដោយប្រយ័ត្នចប់ពីខានសវកម្មហើយបើធ្លាក់លើស្ទៀនស្បានៅខាងស្លុកនេះនំពេចនឹងមកមិនដឹងយកមកតាមណាតែក្តិតមកនៅដឹងមក នោះគាត់មិនមានកំណត់ចិត្តថាសម្លាប់ប្រអិនយកនគរប្រអិនទាំងមូលទៅហើយដល់ពេលបំផុតទៅយ៉ាងម៉េចកូនចៅទាំងអស់ប្រហែលប្រយុទ្ធទៅវងស្ដេចបានធៀបទៅទៅនាំគ្នាកែងបីដាចិតានឹងមកកាន់នគរវិញពេលនោះស្ដេចបានធៀបទៅលោកផ្ដាំលោកថាអ្នករកគ្នាត្រូវចងចាំទៅតណ្ហាគឺសេចក្តីប្រាថ្នាគ្មានទីបំផុតទេ ទឹកសមុទ្រទឹកទន្លេទឹកបឹងបួមានញៀចមានចូលរីឯតណ្ហាមិនចេះញៀចមានទៅចូលឡើងដូចជាយើងជាដាច់បានជាតោបើសិនជាបណ្ដោយឲ្យចិត្តនៅតែត្រូវទាំងអានៅតែចង់បាននៅអ្វីអ្វីដែលខ្លួនមិនត្រូវការចង់បានដល់ទីបំផុតទៅយើងទៅប្រយ័ត្នចុះស្លាប់មកវិញអស់អាយុហើយក៏ក៏អស់អាយុទៅស្លាប់ពីមនុស្សហ្នឹងទៅនេះតណ្ហាហ្នឹងចង់យើងចឹងគឺថា វានាំមកនៅក្តីសុខណាស់អញ្ចឹងធ្វើមកទៅដើម្បីកុំឲ្យមានទុក្ខរស់នៅក្នុងបច្ចុប្បន្នថាតទទួលមានសិទ្ធណាគឺយើងរស់នៅតាមអំណាចនៃកម្មចាត់ការដែលយើងបានធ្វើបន់ទុកអំពីពពទេអតីតកាលអញ្ចឹងសេចក្តីប្រាថ្នារបស់យើងឲ្យសមស្របនឹងបន់របស់យើងកុំឲ្យប្រាថ្នាហួសបន់កណាប្រាថ្នាហួសបន់បានចិត្តបាបគឺទៅវិស័តចាក់ទៅជាជាបតិប្រសាហួសហេតុហួសកម្រិតទៅ អញ្ចឹងតើព្រមមានសិនបានសុខមានទឹកហូបទឹកមានក្លិនហូបក្លិនហើយដូចជាសុខដូចគ្នាព្រោះយើងស្ងប់តណ្ហាអញ្ចឹងដើម្បីព្រមមានទឹកនោះតើធ្វើយ៉ាងម៉េចទៅលើកក្នុងបានគឺត្រូវព្រមមាន ចិត្តដោយអំណាចនៃកម្មដ្ឋានកម្មដ្ឋានហ្នឹងមាននៅខោបាយសម្រាប់ព្រមមានចិត្តហ្នឹងឯងអញ្ចឹង គឺយើងត្រូវចម្រើនកម្មដ្ឋានដើម្បីអប់រំចិត្តដើម្បីទូមានចិត្តចឹងយើងកំគិតកាយកាយចាស់កាយឈឺកាយស្លាប់អានឹងទុកវាម្ដុំព្រោះអានឹងវាទុកវាយើងគិតក៏វាទៅដែរបើទុកវាយើងចង់ក៏ទៅមិនចង់ក៏ទៅដែរយើងគិតវាយើងចិត្តរបស់យើងម្ដងលើគិតអំពីអ្វីដែលនៅពាត់ជាមួយខ្លួនគឺគិតចិត្តម្ដងធ្វើយ៉ាងម៉េចឲ្យចិត្តស្ងប់ធ្វើយ៉ាងម៉េចឲ្យចិត្តទទួលយកផលសុខអំពីអ្វីដែលយើងត្រូវការទាំងបាន ដូច្នេះកម្មដ្ឋាននោះគឺជាឧបាយមួយសម្រាប់រួមមានចិត្តនៃកម្មដ្ឋាននោះព្រះសម្ដែងថាមានពីរគឺមានសមថកម្មដ្ឋានមួយបស្សនាកម្មដ្ឋានសមថគឺជាឧបាយសម្រាប់រួមមានចិត្តឲ្យស្ងប់វិបស្សនាកម្មដ្ឋានបណ្ដោះបញ្ញាអញ្ចឹងបានចិត្តស្ងប់មួយទៀតបណ្ដោះបញ្ញាឲ្យឃើញនៅតាមចិត្តនេះសូមលើកយកកម្មដ្ឋានគឺសមថមួយមកសម្ដែងមុន ហើយកម្មដ្ឋាននោះព្រះជាម្ចាស់លោកបានសម្ដែងថាមានដល់ទៅ40ប៉ុណ្ណោះមានតាំងពីកសិន10អសត10អនុសតិ10ព្រមវិហា4អរុប3អរុប4អាហារបតិកោសញ្ញានិងជាកម្មដ្ឋានមួយទៀតសម្រាប់40កម្មដ្ឋានកម្មដ្ឋានទាំង40ហ្នឹងគឺជាឧបាយសម្រាប់ទទួលមានចិត្តតែមួយដែលលោកចាប់តែ40ហ្នឹងមកអំពីនិស័យចិត្តខុសគ្នា អ្នកខ្លះជាច្រើនអ្នកខ្លះខឹងច្រើនអ្នកខ្លះស្រឡាញ់ច្រើនអ្នកខ្លះគិតច្រើនអ្នកខ្លះភ្លេចច្រើនអ្នកខ្លះចង់ដឹងច្រើនចិត្តតែមានបញ្ហារហូតចិត្តនេះចិត្តយើងនឹងខុសគ្នាអញ្ចឹងព្រះជាម្ចាស់លោកសម្ដែងកម្មដ្ឋានទាំង40គឺតម្រូវទៅលើចិត្តសត្វទេចំណកម្មដ្ឋានណាមួយក៏សិតតែជួបាយសម្រាប់ឲ្យចិត្តស្ងប់ហើយជាទីតឹងរបស់ខ្លួនបានហ្នឹង លោកគាត់នឹងចាត់ថាបើបកគលនោះគឺជារៀបជាចរិតចូលចិត្តត្រីទាំងអាលដំរីច្រើនរឿយរឿយទៅលោកឲ្យយើងពិចារណាអំពីអសព10ទៅ40កសាសតិកម្មដ្ឋានទៅឲ្យពិចារណាទៅឃើញថាអោมันស្អាតมันល្អគោះស្ទៀងគួរល្អើងទៅខិចអីចឹងទៅម្ល៉េះហើយចិត្តហ្នឹងក៏វាដកក្រាកចឹងជារូបហ្នឹងហើយបើមនុស្សខឹងច្រើនចឹងលោកឲ្យចំណិនមេត្តាករណាមោទតាឧបេក្ខា មានលក្ខណៈធ្វើលៀងកំហំហ្នឹងទៅ ដើម្បីឲ្យចិត្តហ្នឹងគេថាឲ្យឃើញពលីខ្លាស្អាតហ្នឹងទៅដើម្បីឲ្យចិត្តស្ងប់ខឹងស្ងប់អន់ចិត្តឲ្យចិត្តហ្នឹងព្រមព្រៀងជាមួយនឹងអារម្មណ៍នោះសត្វតាជាបាយរបស់ព្រះហើយបើបកគលនឹងឯងជាមោហៈចរិតទៅបងសំដៅអំពីអនាបានស្ទេឥឡូវបងឯងពេកច្រើនអត់ស្មារតីចិត្តច្រើនអញ្ចឹងដើម្បីបំបត្តិការគិតដើម្បីមានស្មារតីឡើងតាមដានចោល រលឹកនៅដង្ហើមចេញចូលដើម្បីឲ្យមានស្មារតីឡើងវិញនឹងជាឧបាយរបស់ព្រះទេហើយបើសិនជាបុគ្គលនឹងឯងមានជំនឿច្រើនទៅលោកឲ្យយើងចម្រើនពុទ្ធានុទេធម្មនុទេសង្ឃានុទេសីលានុទេចក្ខនុទេទេវតារំលឹកទេឧបសង្ឃនទេវតានុទេនៅ6កម្មដ្ឋានទៅហើយបើបុគ្គលនឹងឯងមកឲ្យពុទ្ធិមានចំណេះច្រើនដឹងច្រើនដឹងដល់ច្រើនទៅលោកឲ្យប្រចាំណាអំពីធាតអំពីអាហារទៅ និងពិចារណាចឹងទៅដើម្បីកុំឲ្យដេកដើរច្រើនពេកជាប្រណជាដីទឹកជើងខ្យល់អីចឹងទៅនេះសត្វតាជាឧបាយរបស់ព្រះប៉ុន្តែបើកម្មដ្ឋានណាដែលខ្លួនយើងអាចចម្រើនបានយើងក៏បីរំពឹងតែកម្មដ្ឋាននឹងមួយឲ្យតទៅដល់កម្រិតនេះចំណៃចំណុចដែលយើងចូលចិត្តនេះយើងចូលចិត្តកម្មដ្ឋានណាមានអធិស្រ័យផ្សេងនឹងកម្មដ្ឋានណាគឺគិតតែកម្មដ្ឋាននឹងល្មងណាជាមួយនឹងកម្មដ្ឋាននឹងបណ្ដោយណា យកមួយហ្នឹងឲ្យម៉ាត់ប្រៃមកហ្នឹងចំណែកដល់ណាដល់នឹងកំងឲ្យដល់កោះដល់ស្រោយឧទាហរណ៍ថាយើងត្រូវចិត្តអាណាបានទេដែលចូលចិត្តអាណាបានទេហ្នឹងចំណែកនឹងហើមផ្សេងផ្សងតទៅដល់ស្នាក់បញ្ចនៈធានហ្នឹងឡើងកាន់ឧបចារធានបឋមធានទុតិយធានតតិយធានយតតិធានដល់បញ្ចនៈធានទៅដល់កម្រិតនាំទៅឲ្យចូលក្នុងវិបស្សនាបណ្ដោយទៅព្រោះព្រោះចិត្តយើងស្ងប់ដោយសារអាណាបានទេ ហើយបើសិនជាចិត្តនឹងវាមិនស្ងប់តាមរយៈអនាតាមស្ទេទេវាស្ងប់តាមលក្ខណៈរបស់កសិនក៏វាទៅតាមកសិនទៅមានបត្តវ័យអបោទេជាវយោវណ្ណៈគាត់នៅនិលកៈបៃតកៈនឹងទៅរហូតអញ្ចឹងទៅគឺថាយើងចម្រើនកម្មដ្ឋានហ្នឹងមកថាវាចូលចិត្តកសិនហ្នឹងធ្វើចិត្តយើងឲ្យបរិសុទ្ធឡើងគឺឧបចារឈានបឋមឈានទុរិយឈានចលិខិឈានតរិយឈានកតតិឈានរហូតដល់បញ្ញណៈឈានទៅ នេះសត្វតែជាមធ្យោបាយមួយឲ្យប្រថាប់ចិត្តហើយបើសិនជាដូចជាហត់ថាយើងចម្រើនកម្មដ្ឋានអីមួយកើតអញ្ចឹងគឺយើងកុំលះខ្លះកម្មដ្ឋានហ្នឹងបើកើតហើយគឺប្រថាប់ដូចជាដូចយើងនាំគ្នាធ្វើដូចចាក់ដីហ្នឹងធ្វើគ្រឹះផ្ទះហ្នឹងណាធ្វើមកខ្ញុំទៀតទៅចាក់ទឹកទៅចាក់ថ្មទៅចាក់ដីយូរៗតហាប់ឡើងស្ដប់ហ្នឹង ហើយសូមយើងយកជើងតាំងផ្ទះឲ្យមកដាក់ទៅយ៉ាងណាមិញដែលចិត្តយើងស្ងប់ក្នុងកម្មដ្ឋានណាហើយគឺត្រូវតែសម្អាតចិត្តនោះតែមួយកម្មដ្ឋាននោះតែមួយចំពោះនិវរណៈ5គឺសម្អាតកាមឆន្ទៈជាតតៈថេនមិទ្ធៈឧបចៈកង្កៈនិងវិជិតថាគឺចិត្តយើងវាប្រឡាក់ដោយគ្រឿងមិនស្អាត5មុខដែលនាំឲ្យកកលល្អក្នុងសង្គមជីវិតប្រចាំថ្ងៃរកសេចក្តីសុខមិនសូវគឺកាមឆន្ទៈ គឺសេចក្តីស្នេហាជាប់ចំពរមីក្នុងខាងណាបើជាប់ចំពរមីបើថាស្រឡាញ់អាណាស្រឡាញ់រមីជាប់អញ្ចឹងដោយតណ្ហារបស់ខ្លួនទៅនេះកាមឆន្ទៈហើយហើយជាបាតនោះគឺខឹងកំខឹងសោតភៈក្រោតបើថាខឹងអាណានឹងខឹងសម្បូរខឹងណាទន្សំតកាខឹងក្នុងស្នតកាខឹងឃើញមុខក៏ខឹងឬទៅសម្លេងក៏ខឹងខឹងអន់ចិត្តខឹងអន់ចិត្តរហូតដល់ មិនចង់ឲ្យគេបានធម៌មិនចង់ឲ្យគេបានសុខថែមទៅទៀតហើយមិនចង់ឲ្យគេមានសុខភាពមិនចង់ឲ្យគេជាចង់ឲ្យតែគេស៊ីហើយនឹងស្លាប់ហើយវិញ្ញាទ្រាំនឹងសំអាតចិត្តនឹងហើយទី3គេថៃតែមធ្យៈដំណើរដែលចិត្តល្ងីដេកខ្ជិលក្រអូសចិត្តយើងនឹងវាមានពេលខ្លះជិលរួញរាមិនចង់ធ្វើអីមិនចង់ធ្វើខមិនចង់ចម្រើនខចង់តែដេកនឹងថៃណាស់ តែថាចិត្តខ្ជិលហ្មងខ្ជិលខ្ជិលចម្រើនខខ្ជិលស្ដាប់ខខ្ជិលវិចេញខខ្ជិលមើលខណាហើយដល់ខ្ជិលអញ្ចឹងគឺល្ងើដេកណាចូលចិត្តដេកច្រើនថៃធម្មតាដេកច្រើនហើយអត្តចៈកតចៈចិត្តហ្នឹងគេហៅរស័ព្ទរសល់អណ្ដាតដងតោងឡើងហើយរំភើបញាប់ញ័រមិនចេះនៅមិនចប់ចេះតែអត់ចប់ណាមនុស្សណាដែលចេះតែអត់ចប់ នឹងហៅអត្តចៈបកចៈវាគឺថាសេចក្តីសង្ស័យនៅក្នុងចិត្តកំណើតឬក្នុង អតីតបច្ចុប្បន្ននិងអនាគតកើតជានេះកើតជានោះអញ្ចឹងទៅអញ្ចឹងយើងចម្រើនអាណាបានសេចក្តីចម្រើនកសិនក្តីចម្រើនអសក្តីគឺយកទៅសម្អាតនៅកិលេសទាំង5ហ្នឹងវាហៅនិវរណៈនិវរណៈនេះប្រែថាកិលេសជាតិដែលជាគ្រឿងបិទបាំងនៅចិត្តយើងមិនឲ្យសាងនៅកុសលធម៌ គឺថាមនុស្សយើងគេហៅមនុស្សអៀននឹងបន់ហើយញញឹមដាក់បាបតែអៀននឹងបន់មនុស្សណាអៀននឹងបន់ញញឹមដាក់បាបអានឹងសុទ្ធតែនៅក្នុងមលុកនិវរណៈទាំងអស់និវរណៈនឹងពីជាន់ហើយហើយនិវរណៈនេះចាប់យើងចមុចណាបើសិនជាមិនទូមានទេនិវរណៈនឹងវាចមុចឲ្យសត្វនឹងសាងនៅអំពើបាបកម្មពេញរូបភាពគឺមានសម្លាប់សត្វវាក្របគេហើយឬក៏ទៅចាប់ប្រពន្ធគេទៅផិតប្តីអានឹងគេហៅកាយកម្ម នឹងវារណៈហ្នឹងវាវាវាជំរុញកាយនឹងឲ្យធ្វើមកបើពំនោះសោតទេភូតផលកុហកនិយាយជាញឹងអិចអាអគេបែកបាក់គ្នារហូតដល់និយាយលេងតែររខ្លឹមសារអីគ្នាហ្នឹងវាចំណុចឲ្យឃើញចឹងមកអញ្ចឹងបានថាកាយកម្មដីវិស័យ34ដែលវាប្រកបវាស្ដែងឡើងឲ្យគេឃើញមកនៅស្ថានវិវរណៈអញ្ចឹងកម្មដ្ឋានហ្នឹងយើងទៅទូមយើងចិត្តរបស់យើងគឺឲ្យ បន្តិចពេញឬក៏បំបបងពេញច្រើនពេញបន្សាបចោលនៅនិវរណៈនេះឯងចឹងបានថាយើងទៅសិក្សានៅកម្មដ្ឋានណាមួយដើម្បីយកកម្មដ្ឋានមកជាទីពឹងហើយប្រកបបានថាចូលចិត្តចិត្តគ្នាទៅនឹងយើងបរកម្មកំបរកម្មពុទ្ធធានទៅអីបរកម្មមិនទៅទេពុទ្ធធានទៅត្រូវបរកម្មថាអរហង្គវិញ អរហង្គសម្មាសម្ពុទ្ធោវិជាចរណៈសម្បណ្ណោទុកតោលោកកវទូអនុត្តរោបរិបទនុសារធិកថាទិនសនពុទ្ធោសកវីនេះតែមាន10តែមាន10ហ្នឹងឯងដែលឈ្មោះថាពុទ្ធធានទៅហ្នឹងពុទ្ធធានទៅវាជាយតិកាធរណាវាជាយតិកាធរសម្រាប់ដែលយើងនិយាយក្នុងកម្មដ្ឋានគឺថាពុទ្ធធានទៅប្រែថារលឹកគុណប្រពុទ្ធ អញ្ចឹងមិនដឹងជាគុណពុទ្ធនៅកណាអញ្ចឹងមាន10នោះទៅបរិកម្មគឺយើងទៅពិចារណារលឹកនៅចង្វារហੰងទៅសម្មាសម្ពុទ្ធទៅដល់ដល់ភគលីណាតែមាន10អ្នកដែលចម្រើនពុទ្ធគុណគឺត្រូវតែរៀនប្រែពុទ្ធគុណផងឧទាហរណ៍ថាអរហੰងប្រែថាព្រះអង្គឆ្ងាយចាក់ពីលេសបានអីក៏បានចាំមកកណ្ដាលអរហੰសម្មាសម្ពុទ្ធត្រាស់ដឹងបបៃឲ្យចេះប្រែយ៉ាងផង រហូតដល់ព្រះរវាបងខ្ជាក់ចោលខុសលែងកើតទៀតចឹងនៅពេលណាដែលយើងបរិកម្មពិចារណានៅអរហង្គក្តីសម្មាសម្ពុទ្ធក្តីឬក៏បញ្ញាមតិក្តីឈ្មោះថាចម្រើន នៅពុទ្ធជាមសតិនេះចម្រើននៅពុទ្ធជាមតិហើយហើយការចម្រើននៅពុទ្ធជាមតិនោះគឺតើវាតកតងទៅលើស្អីបណ្ដាកម្មដ្ឋានទាំងអស់គឺវាតកតងទៅលើកាយភាពនេះហើយភាពនេះវាមានពីរកាយភាពនេះចិត្តភាពនេះ កាយភាវនានោះគឺសំដៅយកការអរំកាយគឺសំដៅយកការរៀបចំកាយយើងអង្គុយអង្គុយធေါ်យ៉ាងម៉េចដើម្បីឆាប់តាធေါ်អញ្ចឹងបានជំនាញទេសាព្រះលោកពោលថាអរង្កតោវារុក្ខមូលកតោវាសញ្ញាពិរតោវានិសេតតេបលង្កាបិចិត្តវាចង្កាយយ៉ាងបន្តិយបរិមុខំបសតោវាអសតេសតោលោកថាទោះជាបុគ្គលនោះនៅក្នុងព្រៃក្តី ឬក៏នៅទៀតអង្គុយធ្វើក្តីឬក៏នៅនឹងវត្តនៅនឹងផ្ទះនៅនឹងទីហដ្ឋានរបស់ខ្លួនក្តីដែលជាទីសំគួរដល់សមាធិភាវនាបានន័យថាផ្ទះនឹងស្ងាត់យើងអាចអង្គុយកម្មដ្ឋានបានវត្តនឹងស្ងាត់វិធាស្ងាត់តូចស្ងាត់ដោយនៅវត្តយើងវាស្ងាត់ទៅហើយអានឹងគេហៅបញ្ញាពារតោហើយបញ្ញាពារតោហើយដល់ពេលធ្វើកម្មដ្ឋានហ្នឹងកើតធ្វើយ៉ាងម៉េច គឺស្ទើរតែទៅមិនបើជាព្រះលោកឲ្យយើងរកកន្លែងស្ងាត់មិនក៏លោកមិនឲ្យយើងទៅធ្វើកម្មដ្ឋាននៅកណ្ដាលផ្សារស្អីទៅហើយកណ្ដាលនឹងរោងអីកសាអីសាឡាអូខេទៅថាចិត្តថ្មីរបស់យើងនេះវាមិនទីវាមិនដល់ពេលលឺសូរសូរឬក៏វាឃើញអញ្ចឹងទៅចិត្តហ្នឹងវាមិនចប់នៅក្នុងអារម្មណ៍ទេ វាលើទៅវាទៅខាងលីនឹងអស់យើងកុំបាច់និយាយដល់ទៅសាលាអូខេឬក៏ទីផ្សារគឺនិយាយតាមតែក្នុងសពរបស់យើងនៅធ្វើសមាធិទាំងអស់គ្នាមាននិយាយសហ្នឹងគាត់អង្គុយសមាធិនិយាយខនិយាយចនិយាយខ3ហ្នឹងគាត់ទៅជំនុំគ្នាក្បែរហ្នឹងវាចិត្តថាមិនដឹងចាស់ជំនុំបនេះជំនុំបនោះហើយជំនុំហ្នឹងលីលីហើយនិយាយកនគាត់អង្គុយក្បែរហ្នឹងហៅធေါ်ឃើញអត់ហៅឃើញទេ ថាម៉េចព្រោះសំឡេងនេះវាវាមានកម្លាំងខ្លាំងជាងធម៌ហេតុអីព្រោះធម៌វាកើតឡើងក្រោយសំឡេងវាកើតឡើងមុនណាណាតាំងពីកើតមកក៏វាសូរសំឡេងដែរហើយចិត្តយើងចូលចិត្តចូលចិត្តនឹងសំសំឡេងហ្នឹងវាយូរហើយវាដេកប្រាំនៅក្នុងចិត្តហើយអញ្ចឹងអញ្ចឹងឲ្យតែប៉ះភ្លៀងប៉ះខ្យល់លត់លឺឡើងអានឆក់អានចាប់យកមកហើយវាធម៌មិនបានខ້ອຍចាប់ម៉េះ ថាធေါ်បើទៅខွာចាប់ព្រមណែអត់ខផងបើសិនជាបានរត់ខងក៏វានៅស្រាលនៅតិចពេលវេលាដែរយើងគ្រាន់តែគិតប៉ុណ្ណេះចុះគិតថាក្នុងមួយឆ្នាំ12ខែសម័យដែលយើងធ្វើខនឹងខ្លះបាន13ខែទេ9ខែផាត់ចេញណាទៅនៅផ្ទះចិញ្ចឹមកូនចិញ្ចឹមចៅមើលគូមើលក្បីដែលហើយទៅគឺចាំផ្ទះឲ្យកូនណាលើ9ខែផាត់បានណាធ្វើខតខែភាសា3ខែទេ ចុះយើងសួរថា9ខែហ្នឹងដែលទៅច្បងច្បន់សលេងហ្នឹងហើយនឹង3ខែហ្នឹងណាច្រើនទៀតអញ្ចឹង9ខែច្រើនជាងអញ្ចឹងបានជាចិត្តយើងអង្គុយខោចេះទៅផ្ទះព្រោះនោះចាំជាងណាចាំជាងណាវាចាំខោវាចាំជាងខោខោទៅចាំតិចទេឥឡូវយើងគឺគ្រោះថាក្នុង3ខែនេះគឺថា3ខែហ្នឹងយើងរកធေါ်នឹងបានប្រមាណក្នុងមួយយប់មួយថ្ងៃ ឥឡូវមានដល់ទៅ24ម៉ោងឥឡូវយើងអង្គុយខកក្នុងមួយពេលបានប្រហែលថ្ងៃខាងទៅថ្ងៃចាតែថ្ងៃមកប្រហែលនេះ1ម៉ោងអញ្ចឹងបាន7ម៉ោងអញ្ចឹង21ម៉ោងទៀតហ្នឹងទៅណាណា21ម៉ោង17ទៅនៅសល់នៅសល់នៅ15 16ម៉ោងទៀតហ្នឹងទៅណាបាត់ណាតែអញ្ចឹងយើងគិតពិចារណាមើលទៅឃើញណាឃើញឃើញថាម៉ោងពេលដែលយើងធ្វើធន់វាតិចជាងម៉ោងទំនេរ អញ្ចឹងប្រពន្ធលោកថាបើឲ្យយើងចំណេញកម្មដ្ឋានណាឲ្យនៅអរិយាបថ4ក្នុងកម្មដ្ឋាននោះប៉ុន្តែភាគច្រើនគឺយកទីទាំងឡាយច្រើនតែពេលអង្គុយបានពេលនឹកធម៌មកដល់ខែវិញអង្គុយអញ្ចឹងនឹកដែរបើនឹកលំចប់ព្រោះមិនបាននឹកវិញចប់ភ្នែកវាឃើញវាជាវលីអញ្ចឹងនិស័យខាងបធរហ្នឹងវានៅទៅនៅទុច្ចអញ្ចឹងហើយបានជាយើងអង្គុយធរទៅចេះសំណឹកផ្ទះ ហើយទោះថាបើនឹកផ្ទះចឹងខឹងណាខឹងហ្នឹងខឹងខ្លួនឯងទៅផ្ទះទៅទៅអីក៏អត់ទេត្រូវបណ្ដាច់ពេញណាត្រូវពិចារណាទៅអោផ្ទះសម្បែងស្បសម្បត្តិគូកបីមនជាលៈរបស់នេះស្បជ្រកស្បនៅស្បអាស្រ័យជារបស់មិនជាជាទុកជាអនត្តាអញឃើញតែដើមទៅតាមយត់ដាបដាអញស្លាប់ទៅគ្មានឃើញបុគ្គលណាមួយចូលទៅទេគឺមានតែម្នាក់ឯងគិតបើចឹងខ្លួនពីពឹងខ្លួន ពីដូនអញស្លាប់ទៅវាយកទៅរួយជាតាអញស្លាប់ទៅវាយកទៅរួយហើយឪពុកម្ដាយអញស្លាប់ថ្ងៃមុនគាត់កាត់ទៅបើសុំឲ្យរੂរឿងតែរបស់គាត់យកទៅមិនផងអញ្ចឹងអញទៅទៅទៅស្លាប់តរបស់នឹងដូចគាត់ដែរពិចារណាឃើញអនិច្ចំទុក្ខអនត្តាអញ្ចឹងទៅដើម្បីឲ្យចិត្តយើងនេះវាវាសឹងចាក់ផ្ទះមកវាមកសងំក្នុងកម្មដ្ឋាន Thank you. បើយើងបរិកម្មអរហង្គសម្មាសម្ពុទ្ធោវិជាចនៈសម្បណ្ណោសុគតោលោកវិទូអនិត្តរោពុទ្ធិមសរធិពុទ្ធោពុទ្ធវិទានបានមកចប់មកចប់ទៅបរិកម្ម1000ចប់10000ចប់1ម៉ោងកន្លះម៉ោង2ម៉ោងតាមទៅចិត្តយើងទៅដល់ពេលចម្រើនទៅតើធေါ်កើតនៅកណាធေါ်កើតនៅត្រង់ចិត្តមូលនៅចាយវិគយនិស័យតពេនៅនិស័យនិស័យចាយ គឺថានៅពេលណាយើងបានកន្លែងស្ងាត់ហើយយើងដឹងថាអូមែនហើយតាមឃើញមកពីច្បុកច្បល់ណាបើចឹងអញ្ចឹងកន្លែងស្ងាត់ហ្នឹងអញ្ចឹងនរណាសង្វាតកម្មកាទេទៅហើយកន្លែងស្ងាត់នឹងខាត់តាធေါ်ហើយថាបើនរណាសង្វាតកម្មស្មុកខ្លាទៅគ្នាអង្គុយជុំជុំបុកឡាទេអានឹងនិយាយតាធေါ်ទេណាយល់ហ៎និយាយថាទេថាម៉េចព្រោះវាកង្វល់ ហើយរឿងចិត្តយើងនេះបើយើងអាសាទៅប្រជែកគ្នាហើយចលំគ្នាដាល់ដាល់ហ្នឹងណាដល់មកអង្គុយសមាធិវាយកអត់នឹងមកដែរណាយកអាកាយនិយាយគ្នាវាហ្នឹងយកមកអស់កន្លះម៉ោងអីចាំចាស់ចិត្ត1ម៉ោងគ្រាន់ប្រម៉ូសិនទៅមកទៅមកស្ងប់បានទៅដល់ម៉ោងទៅនិយាយទៀតមកអង្គុយប្រម៉ូទៀតដែរអញ្ចឹងมันមានការសម្រាប់ទេសមាធិមនុស្សខ្ញុំថាតើតើយើងអត់ធ្មត់លះបង់មកមកវត្ត3ខែ ចិត្តប្រថុនចម្រើនកម្មដ្ឋានព្រោះនៅផ្ទះអស់9ខែហើយវាគ្មានបានអីសោះដែលចេញមកវត្តដីខែនឹងប្រឹងរៀនប្រឹងសូត្រប្រឹងស្ដាប់គ្រូប្រឹងប្រកិតធម៌ប្រឹងគិតប្រឹងពិចារណាមកដោយដើរឈរអង្គុយវាហារន្តេគេចម្រើនកម្មដ្ឋានដោយដើរឈរអង្គុយហើយដល់ពេលយើងចម្រើនយូរយូរទៅគាត់យូរយូរទៅខូចអានេះណាកើតពធិភាពហ្នឹងឯងណាដល់មានបញ្ហាថ្ងៃក្រោយទៅ គឺច្រើនស្លាប់ទៅជាខ្លួនអង្គុយស្ងៀមហ្នឹងហើយដល់ពេលយើងអង្គុយភ្នែនអញ្ចឹងគឺយើងអង្គុយពេនភ្នែនទៅតម្កល់កាយប្លង់ហ្នឹងមានមុខអោនចុះទៅរកកម្មដ្ឋានណាលោកថើជុងកាយយ៉ាងបានធាបរិមកខំសតង្កបតពេផ្សាអង្គុយពេនភ្នែននិសេសតេបាឡាំងចាំអង្គុយពេនភ្នែនអង្គុយពេនភ្នែនទៅវាភ្នែនដល់កណ្ដាលយើងអង្គុយទៅវាមានអង្គអង្គ3គឺជាផ្លូវមាន2តាគៀយើងមាន1ណា តែយើងអង្គុយអញ្ចឹងទៅប្រទាយើងដាក់ចុះអញ្ចឹងទៅវាស្មើហើយហើយវាមានកាផ្លៃទៀតខំវាបង្កើតមកវាមានមុំតក្រានណាចឹងចឹងទៅវាវាខហើយខ្លួនយើងសកត់ទៅវាមានមុំ3មុំ3គឺកាផ្លៃ2ហើយនឹងតាគៀកយើងដែរសាច់តាគៀកយើងណាទៅទៀតនោះគេនោះវាមានមុំ3សកត់ទៅលើទៅវាស្មើគ្នាចឹងវាអត់មានសាច់ទេតែយើងអង្គុយបត់ជើងកាលណាដល់ទៅពេលខ្យល់វាទៀងទៅវាសាច់ណាសាច់ហ្នឹងដូចកប៉ាល់ផាត់ខែលហ្នឹងណា ក្បាលទៅកាច់ទៅអត់នៃការថតដែរអើទៅកាច់ទៅអញ្ចឹងបើសិនជាកម្មដ្ឋាននោះធ្វើឲ្យលោកស្មារតីជិនរលំគ្រីមដេកក្រោយអញ្ចឹងគេឲ្យតែភ្នែកឲ្យតែភ្នែកអញ្ចឹងយើងកន្លែងខ្លះគឺទម្លាប់និយាយថាយើងទៅតែភ្នែកបង្អួតព្រះទៅអង្គុយភ្នែកទល់នឹងព្រះតាមពិតមកពីចិត្តយើងនាំនេះគិតថាទៅអង្គុយភ្នែកទល់នឹងព្រះទេបើមិនយើងគិតថាទៅអង្គុយតែភ្នែករៀនតាមព្រះទៅវិញប្រហែលជាល្អច្រើនជាង ទីសំយើងគិតណាណាបើយើងគិតថាខ្ញុំអង្គុយខនៅក្នុងពហិយតែភ្នែនដើម្បីរៀនតាមព្រះព្រោះព្រះលោកពោលថានៅសេតតេបល្លង្កាំងអពុជិតផងគឺតែភ្នែនណាឥឡូវព្រះអង្គគង់តែភ្នែនណាតែចឹងយើងអង្គុយតាមសិនណាយើងអង្គុយតាមព្រះព្រោះព្រះអង្គនឹងបញ្ជាយើងឲ្យយើងអង្គុយតែភ្នែនហើយយើងដើរទៅឃើញព្រះលោកអង្គុយតែភ្នែនព្រះបដិមាទៀតមិនព្រះមែនទេព្រះបដិមាក៏ជារូបស្នងព្រះអង្គដែរហើយក៏យើងអង្គុយតាមព្រះដែលជាធេរនឹងតែ ហើយដល់យើងអង្គុយនឹងទៅមកទៀតឲ្យជើងកាយយ៉ាងបានធិយៈគឺធ្វើកាយយ៉ាងនេះកុំឲ្យឲ្យប្រង់ទេកុំឲ្យអង្គុយទៅកប៉ុញទៅមិនសំធ្វើប្រាប់តាមបើមិនទៅយិនអញ្ចឹងប្រហែលមិនចេះអង្គុយទៅកប៉ុញកប៉ុញដល់នៅទឹកខ្នងយើងបដកហើយដល់ដកនឹងមានវិបត្តិយ៉ាងម៉េចមានវិបត្តិខាត់ចិត្តជើងកាលណាដែលយើងអង្គុយទៅដាក់ចកេះហ្នឹងវាមិនខំវាសកត់សរសៃវាគ្រប់មួយជើងយើងអានេះជាផ្លូវធំហ្នឹងតាទៀតហ្នឹងមានសរសៃធំធំនៅក្នុងកំហើយខ្យល់វិរត់ហ្នឹង ហើយដល់ទៅសកាត់ទៅវាសកាត់ហ្នឹងទៅវាប្រយោលកាយខំវាធ្ងន់គូអាដល់ធ្ងន់ទៅវាឆ្លាក់ខ្យល់អានឹងវាសកាត់គេហៅថាគ្រាមយើងវាទៅជន់នៅលើស្បែកស្បែកសកាត់សាច់តែស្បែកហ្នឹងរឹបចូលនេះទៅលើទៅលើក្តារហ្នឹងទៅអញ្ចឹងអង្គុយបានតិចចុកអស់មកមកកណាត់នឹងហៅអីឃើញចុកទៅជើងអង្គុយទៅគ្មានបានអីបានចុកទៅជើងហ្នឹងឯងហ្នឹងអង្គុយអត់ត្រូវអត់ត្រូវអត់កើតផលទេអញ្ចឹងក៏ជុំតែយ៉ាងបានជាយ៉ាងគឺអង្គុយត្រង់ អង្គុយត្រង់គឺដល់ត្រង់ទូស្អិនស្អិនខងយើងដើរត្រង់ប្រាប់ប្រាប់ប្រាប់ប្រាប់ត្រង់ភ្លូឡើងទៅលើទៅនេះអានឹងគេហៅកាយព្យាបនីអប់រំកាយហើយកុំកុំឲ្យកាយទៅងោកជានារាជាណីដល់ពេលធ្វើខទៅខខ្លះកើតឡើងធ្វើខ្យល់គេហៅប្រតិកម្មអានឹងក៏ជាបញ្ហាមួយដែរអ្នកដែលសិក្សាអំពីសមថនត្រូវពិសេសចាំបាច់នៅបញ្ហានេះគឺថានៅពេលដែលយើង ចម្រើនកម្មដ្ឋានទៅខ្យល់យុគ មានខ្យល់បូមឡើងខ្យល់មានខ្យល់ណាគេថាបូមបាត់គេមកចង្គង់ចឹងទៅមកចកេះទៅមកធំមកគាត់ទៅបូមទៅវាយកញ៉ហើយខ្យល់បើបើបើប្រមូលទៅវឹងទៅតាមប្រហើយច្បាប់អាហ្នឹងអត់អីទេអត់យកទេនេះប្រយ័ត្នដល់យើងគីកប៉ិនគេមកដល់ពេលខ្យល់ឡើងមកវាធាក់កកតណាប្រយ័ត្នទៅវាទាញយកយកយកយកទោះថាតើយើងធ្វើយ៉ាងម៉េចនេះជាកលិកយើងធ្វើយ៉ាងម៉េចដល់ប៉ុណ្ណឹងបើយកអញ្ចឹងតើធ្វើយ៉ាងម៉េច ដល់យើងអញ្ចឹងគឺត្រូវអីគឺថា យើងត្រូវដឹងតែកាយយើងអត់ស្មើទេតែយើងអញ្ចឹងកាយអត់ស្មើទេព្រោះខ្យល់ទៅដកខ្យល់ដាក់ខាងឆ្វេងវាទាញទៅឆ្វេងខ្យល់ដាក់ខាងស្ដាំវាទាញទៅខាងស្ដាំ ខ្យល់ដាក់ទៅមុខវាវាស្កាត់មុខទៅមុខវាទាញទៅមុខណាបានតែការយកនឹងមកទីកាយយើងអត់ត្រង់ទេបើចឹងយើងតម្រង់កាយយើងទប់ទាញយកបើទាញនេះទប់និយាយមកវិញ បើទៀងតែចេះតបម្ចាស់មកវិញបើទៀងតែចេះតបមកបើទៀងតែក្រោយចេះតបមកនេះហើយកាយជានេះនេះកម្មដ្ឋានពិសេសនៅក្នុងមិនគឺបើមិនចេះតែនឹងអត់ធម្មឃើញហើយ3ខែ6ខែអូនឃើញពីព្រោះតែខ្សោដាក់ខ្សោពេកបានអានឹងខ្សោនឹងវាអត់របូតទៅលើទេព្រោះខ្សោកម្មដ្ឋានអស់អ្នកដែលបានបឋមនិព្វានទាំងអស់ដាច់ខាតគឺខ្សោចេញតាមកពូលក្បាលទាំងអស់ណា ឲ្យតែចូលកម្មបខំឈានឡើងទៅគឺត្រូវតែខ្យល់ស្លាប់ពេញចឹងមកគ្រប់កម្មដ្ឋានទាំង80នឹងកម្មដ្ឋានណាដែលតាក់ទងពីបញ្ហាខ្យល់នោះគឺថាត្រូវតែខ្យល់ចេញតាមក្បាលទាំងអស់អញ្ចឹងធ្វើម៉េចឲ្យឲ្យខ្យល់ចេញតាមក្បាលព្រោះយើងអង្គុយផងប្រមូលប្រមូលខ្យល់ទៅវិលហ្នឹងអង្គុយឡើងចឹងទៅវាទៅតាមលើចម្រើនអនាតាក៏ខ្យល់ចេញអញ្ចឹងចម្រើនពុទ្ធធម៌ក៏ខ្យល់ចេញអញ្ចឹងចម្រើនសក់រំក៏ខ្យល់អញ្ចឹងចម្រើនកសិនក៏អញ្ចឹងដូចដូចនេះអត់ទៅចម្រើនកម្មដ្ឋាន គ្រាន់តែមួយដឹងអត់ដឹងទេបើយកគឺខ្លះកាន់យកខ្យល់ជាអារម្មណ៍ដឹងខ្យល់ឡើងយ៉ាងម៉េចយកគឺខ្លះដូចចម្រើនកសិននេះមិនដឹងខ្យល់ឡើងយ៉ាងម៉េចទេអត់ដឹងទេចាអញ្ចឹងក៏យ៉ាងដល់យើងចាចាយធៀងនេះឥឡូវនេះកន្លែងស្ងាត់បានហើយអង្គុយពេនភ្នែនហើយតម្កល់កាយឲ្យត្រង់ហើយបន្ទាប់មកធ្វើទៀតនិយាយរឿងចិត្តម្ដងនេះចិត្តព្រះសម្ដែងថាខន្តនាំចៈបលាំងចិត្ត សੰងបរៈខੰងសិនវិរិយੰលោកថាចិត្តនេះវាមានលក្ខណៈមានចរិតវាហៅរវើរវាយសម្រាប់ញាប់ញ័រមិនងាយបណ្ដៅពិបាករសាព្រះលោកព្រៀបចិត្តទៅនោះដូចនឹងព្រៃចាស់សត្វព្រៃវាស្រ័យនៅអញ្ចឹងនៅពេលណាមាននិសាទចាប់ព្រៃយកទៅបោះលើគោកព្រៃនោះវាតែងបំរះនារកទៅវិញយ៉ាងណាមិញចិត្តយើងធ្លាប់នៅជាមួយប្រពន្ធមួយកូន មួយប្រសមត្ថមួយកាមគុណដល់ពេលនេះលោកយាយលោកតាជាយកគីនេះយកចិត្តនឹងមកចូលក្នុងកម្មដ្ឋានណាដល់ពេលចាត់ចំណទៅវាញ័រវារត់ទៅរផ្ទះវិញដូចគ្នាព្រោះអានោះមកស្បនៅរាប់អាសង្ខ័យណាស់ហើយអញ្ចឹងដល់យើងទាញវាមកវាមានតន់មកព្រាបណាវាក៏អត់ទេអត់តន់ព្រមព្រៀងនេះទេនៅតដៃតជើងសិនបកាយប៉ណ្ណឹងនេះមិនគ្រូសិនណាអញ្ចឹងយើងត្រូវតែរៀន ចាប់ចិត្តបន្ថយចិត្តអញ្ចឹងបាននៅក្នុងកម្ពីពុទ្ធសាសនានៅក្នុងសន្តានវិតកៈសោតកម្ពីវត្រៃប្រងលោកបានបញ្ជាក់ថាដើម្បីស្វែងរកកម្មដ្ឋានងាយងាយគឺយើងត្រូវរកវិធីប្រមូលចិត្តឲ្យផ្ដាច់ចរន្តនេះយកចិត្តយើងនេះប្រមូលមកដល់ក្នុងទ្រង់ទៅផ្ដាច់ចរន្តអស់គេហៅថាវិធីដំបូងព្រោះចិត្តយើងវារត់ទៅតាមជា6តាមផ្នែកតាមវិជាតាមចំណោះតាមដាប់តាមកាយតាមចិត្តខ្លួនឯង ពេលណាស្អីឃើញមកវឹងក្បាត់ពេលណាលើទៅសម្លេងវឹងក្បាត់ពេលណាធំសិនវឹងក្បាត់ពេលណាប៉ះរសជាតិឆ្ងាញ់នឹងចិត្តយើងគាត់មិននៅដានអានេះស្អាតអានេះប្រៃអានេះហិលអានេះឆ្ងាញ់អានេះមានជាតិអានេះអត់ជាតិហើយបើកាយប៉ះដៅមិននៅកាយទាំងអស់មិននៅចិត្តទេនៅកាយណាហើយបើសិនជាមិនឃើញមិនលឺមិនដឹងអីទាំងអស់ក៏គង់នឹងទីចិត្តរឿងអតីតរឿងអនាគតរឿងបច្ចុប្បន្ននេះគេហៅវិថីហៅគួយចររបស់ចិត្តផ្លូវរបស់ចិត្តទ្វាររបស់ចិត្ត បើយើងធ្វើកម្មដ្ឋានចម្រើនពុទ្ធោតើធ្វើមិនដែរយើងចម្រើនពុទ្ធោចម្រើនតាមមនោធាតទេមិនមែនចម្រើនតាមចក្ខុធាតទេតាមមនោធាតដែរបើចម្រើនកសិនចម្រើនតាមចក្ខុធាតទៅទាំងទីលឹងហងផងយើងយកមកមើលចឹងហើយយើងចម្លងពណ៌កសិនហ្នឹងបញ្ចូលទៅខាងក្នុងដើម្បីធ្វើការក្នុងមនោធាតណាអញ្ចឹងយើងចម្រើនតាមអីគឺចម្រើនតាមមនោធាតឬពុទ្ធោនោះអញ្ចឹងប្រមូលចិត្តខាងក្នុង ឲ្យចិត្តនោះស្ងំហ្នឹងនិយាយចិត្តធ្វើយ៉ាងម៉េចឲ្យចិត្តហ្នឹងប្រមូលមកខាងក្នុងមកណាហើយស្ងំហ្នឹងកុំឲ្យចិត្តហ្នឹងគឺថាឈប់ចិត្តឈប់ឃើញឈប់លឺឈប់ដឹងព្រះសម្ដែងក្នុងកពីធម្មចក្រកថានៅបានបញ្ជាក់ថាភ្នែកធ្វើដោយខ្វាក់ត្រជាលឺដោយខ្លាំងមនុស្សចេះនិយាយដូចគោណែធ្វើយ៉ាងម៉េចឲ្យទៅជាខ្វាក់ខ្លាំងហើយនឹងគោ អញ្ចឹងបានន័យថាលែងខ្វល់ពីឃើញលែងខ្វល់ពីនេះលែងខ្វល់ពីនិយាយលែងខ្វល់អីទាំងអស់គឺចិត្តតែប្រមូលចិត្តមកសងំសងំធ្វើខអញ្ចឹងទៅយូរយូរទៅកើតបាមកជាកើតបៃតេកើតសុខភាពកើតសុខៈកើតសមាធិនេះគុណធម៌ទាំងឡាយសាឡាយបាមកជាសេចក្តីស័យអសុននេះអ្នកដែលមិនទាន់បានកម្មដ្ឋានណាមួយនៅឡើយអ្នកនឹងតែមានសេចក្តីចង្អៀតទាំងអស់ចិត្តពិបាកចិត្ត ព្រោះប្តីព្រោះកូនព្រោះលបរកទីហាត់ចំណេញព្រោះអត់មានស័ក្តិធ្លាក់ស័ក្តិធ្លាក់យុះពីពីពីលេងងារអីសសារពើនេះគឺថាចិត្តនឹងវាស្មុគស្មាញវាពិបាកខាងក្នុងនឹងខ្លាំងណាស់នេះគឺថាគឺនៅខាងក្រៅសមរភូមិក្រៅគឺសមរភូមិក្រៅដែលកពុកមកវាពិបាកណាស់នៅខាងក្រៅនោះហើយដល់ទៅពេលយើងមកធ្វើធននេះដោយខ្លួនយើងឬក៏មេដាបេដាយើងជំរុញយើងឲ្យមកធ្វើធនអញ្ចឹង មកហ្នឹងមកទាំងបង្ខំណែយើងមកហ្នឹងមកទាំងបង្ខំចិត្តមិនដឹងទៅណាដល់តែអញ្ចឹងអញ្ចឹងមកហ្នឹងមកទាំងបង្ខំមកទាំងទឹកភ្នែកមកទាំងអីហ្នឹងវាស្ដៀនក្នុងធុងហ្នឹងហើយដល់ពេលយើងអង្គុយខត់ទៅដំងដៃនឹងអត់បានខត់ទេវារវល់តែនៅក្នុងរឿងស្ដៀននឹងទាំងអស់ដែលថារូបារម្មណ៍សត្វារម្មណ៍គន្ធរម្មណ៍រសារម្មណ៍ផតពារម្មណ៍ខាងក្រៅទាំងអស់ទាំងបានមកតែប្រមូលញាត់មកខាងក្នុងនឹងហើយចិត្តកើតចុកចូលមកយើងខ្លះអខ្លះសบายខ្លះនៅខាងក្នុងនឹងណែនស្ដៀនហ្នឹង ដល់តែពេលយើងកើតធម៌យ៉ាងម៉េចតាមកជានេះចិត្តក្នុងធំស្បៀងសាររបូតខ្លួនទៅបាត់ទៅធ្វើឲ្យចិត្តខ្លាកាលឡើងហើយសบายនេះតាមកជាសบายហើយដល់ពេលចម្រើនយូរយូរទៅសบายខ្លាកំណត់ភ្លឺភ្នែកស្រឡះក្នុងធំនឹងវាចិត្តចម្រើនទៅចម្រើនទៅដែលពេញដោយកក៏កើតដល់បៃតេនេះអញ្ចឹងបៃតេត្រូវចងកម្មថាមកអំពីតាមមកចាក់ចាក់ខ្លា តាមមកចិត្តនឹងវាចាស់ខ្លាំងសេចក្តីព្រៃអនឹងវាច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅរហូតដល់ខ្លាចទៅជាពេទេសង្ក្រាមខតកាពេទេខណកាពេទេអកណ្ណកាពេទេអពេងជាពេទេនិងផរណាពេទេអើពេទេទី1គឺខតកាពេទេគឺចិត្តយើងនេះសមាតែខ្លាចព្រឺខ្លួនម្ដងម្ដងព្រឺសបល់កពោតម្ដងម្ដងមិនព្រមដល់ថ្នាក់ខ្ញាទេនៅឯង ដល់ខណិកាពេព្រះនឹងលន់ខ្ញាស្រៀងឆ្អិនខ្នងមកសបាយខ្លាចេញមកមកហើយដល់អខណិកាពេទេឆ្អែតាំងពីពងកូននឹងណែនធ្វើឲ្យកាយនឹងណែនឆ្អែទាំងអស់អូពេងជាពេទេធ្វើកាយនឹងស្រាលអូពេងផរណាពេទេធ្វើកាយនឹងឆ្លាស់តលីទៅជាស្មើទាំងអស់នេះពេទេទាំង5ហើយដល់យើងចេះតែចម្រើនពុទ្ធូចម្រើនអរហង្គឬក៏ចម្រើនអនាបានសតិហ្នឹងបានដូចគ្នាចឹង អាណាប៉ាងទេក៏បានប៉ាមកជាបៃទេដូចគ្នានៅចំណេញពុទ្ធក៏បានប៉ាមកជាបៃទេដូចគ្នានៅចំណេញអសុខក៏បានប៉ាមកជាបៃទេដូចគ្នានៅចំណេញកសិណក៏បានប៉ាមកជាបៃទេដូចគ្នាអញ្ចឹងប៉ាមកជាបៃទេនឹងជាមានក្នុងកម្មដ្ឋានទាំងឡាយដែលជាសមថៈតាំងពីកសិណតាំងពីអសុខដល់អនុសតិព្រមវិហារអីមានទាំងអស់អ្នកគុណធម៌ហ្នឹង បំណិតគ្រាន់តែខុសថាបើសិនជាយើងចម្រើនអាណាបានទៅគឺយើងតាមខ្យល់ដឹងខ្យល់ចេញដឹងចូលដឹងហើយបើថាចម្រើនពុទ្ធគុណគឺនោះត្រូវពិចារណារហង្គសម្មាសម្ពុទ្ធោដូចជាចនសម្បណ្ណោមិនមែនអង្គុយធៀងវាថាពុទ្ធធៀងទៅពុទ្ធធៀងទៅនោះទេធៀងវាចិត្តធៀងមានតាធម៌ទេមិនមែនធៀងមានពុទ្ធគុណទេមិនទាន់ដល់កន្លែងធៀងមានពុទ្ធគុណទេយ៉ាងហើយដល់ទៅពេលនេះមានចំណាស់ព្រះសម្ដែងថាមានចំណាស់ ទៅទៅមានកចាស់ហើយលោកចាំយកភាសារត់បល័យហ្នឹងនិយាយតកដូចដូចយើងមានផ្ទៃអញ្ចឹងគេថាទៅទៅមានកចាស់ហើយបានន័យថារបស់ចាស់ចាស់ពីក្នុងមកហ្មងដោយកូនងាដែលបង្កើតឡើងមកចាស់ម្ដងទៅពីក្នុងមកហ្មងយ៉ាងណាមិញទៅទៅនឹងមានកចាស់ហើយមានកចំណាស់ហើយគឺទៅទៅនឹងវាច្រើនទៅច្រើនទៅដល់វាច្រើនទៅដល់ឃ្លាតដល់ផារណាទៅទៅវាធ្លាក់ទៅគ្រប់ តែជាបាសតិវេផរណាវតលាយធ្វើកាយយើងតលាយហើយធ្វើកាយនឹងសក់ចប់ផងនេះដេកសបាយផងវាធំតលាយទៅធ្លាក់ប្រាប់អត់មានណាធ្វើអីទេគុណខរកើតតហ្នឹងដែរណាដូចយើងនៅនេះបកដងហ្នឹងដបងដៃបកដងនៅអលាអាបកបកអានខាងចេះនៅសកៃខាងហងដល់បកទៅជាអលាហើយតែបកពីអលាទៅជាសាច់ដងហើយសាច់ដងយកទៅច្រវាច់ចេញទឹកដងមក ហ្នឹងយកទៅចំណាំងចេញប្រេងដូងមកមានអំណាចទៅមានអំណាចទៅតទៅធ្វើទៀតអានេះជាខំចិត្តតតែងតតយ៉ាងណាមិញយើងអង្គុយទៅចំនួនខ្សោនេះទីយើងអង្គុយទៅចំនួនសក់រឿងមួយចោលនេះទីយើងអង្គុយទៅចំនួនពុទ្ធូនេះទីប៉ុន្តែវាបានប៉ាមកចាក់ខ្លួនវាប៉ាមកចាក់ចាក់ខ្លាទៅបានទៅទៅខ្លួនឯងដល់ពេលផ្សេងទៅលាទៅបានសោះសទ្ធីទៅខ្លួនឯងកើតតតគ្នាមានអាណាបញ្ជាឡើង នេះចំណាំផងនេះបាសទ្ធិនឹងមានពីរកាយបាសទ្ធិចិត្តបាសទ្ធិកាយបាសទ្ធិស្ងប់កាយចិត្តបាសទ្ធិស្ងប់ចិត្តស្ងប់កាយស្ងប់ចិត្តស្ងប់កាយនេះបានន័យថាកាយយើងទៅដើររវល់ឈឺទេក្តៅក្រហល់ក្រហាយចុកតែចុកជាងរស័ព្ទរសដល់កើតធន់ដល់មកលែងឈឺលែងលំបាកអង្គុយបានយូរ ហើយស្ងប់ចិត្តចិត្តទៅដើររវើរវាក្តៅក្រហាល់ក្រហាយនឹកនេះនឹកនោះឥឡូវស្ងប់ហើយស្រួលហើយចិត្តប្រតិភិកាយប្រតិភិហើយដល់តពីកាយប្រតិភិចិត្តប្រតិភិទៅសុខកើតតគ្នាហ្មងហ្នឹងយើងកើតតគ្នាគឺយើងអត់មានចិត្តព្រមបកើតទេគឺកើតដល់ដល់ប្រតិភិមកពេញច្រើនទៅច្រើនទៅធ្លាក់ទៅសុខស្រួលហ្មងកាយស្រួលចិត្តស្រួលសំណុកណាស់ អាពាធទាំងឡាយនៅក្នុងកាយនៅពេលនឹងក៏បានជាសះស្បើយបន្តិចម្ដងបន្តិចម្ដងរហូតដល់ជាប្រឡាក់ដោយសម័យព្រះកសបៈចិនករីមីនិនស្រីបុតមកលៀនព្រះអនន្តព្រះលោកមាននឹងអាណាបាណសតិទាំងអស់នេះគេហៅសត្វពុទ្ធទាំងមានអាណាបាណសតិលោកមានអាណាបាណសតិកម្មដ្ឋាននឹងដើមនឹងគេហៅកើតសុខៈនឹងអាពាធតាមផ្លូវកាយនឹងបានជាសះស្បើយដោយសារអំណាចនៃដង្ហើមចេញនិងដង្ហើមចូលហ្នឹង ដល់ចិត្តទុកគឺចិត្តនឹងវាសងំស្រួលវាព្រមព្រៀងជាមួយនឹងធម៌អង្គុយម៉ោង2ម៉ោង3ម៉ោងគ្រប់អរិយាប័តទាំង4នៃជាសុខកាយវិហារំតោវាវានៃជាសុខហើយដល់ទៅសុខយូរយូរទៅចិត្តនឹងវាបានសមាធិនេះយើងថាយើងធ្វើសមាធិតម្រាំដល់សមាធិនឹងប្រហោប្រហែលវែងឆ្ងាយដល់មិនទេណាតម្រាំចូលដល់សមាធិឥឡូវកើតសមាធិនឹងនៅ នៅក្នុងនិមិត្តសិនឃើញរឿងក្រហមសហ្នឹងបើចម្រើននឹងសក់រងបច្ចតនឹងស្បែកនៅក្នុងនិមិត្តសក់រងបច្ចតនឹងស្បែកហ្នឹងបើចម្រើនខ្យល់នឹងហាន់ចេញចូលនៅខ្យល់ល្អិតម៉ត់ល្អិតម៉ត់កើតរលឹកកើតរលឹកហ្នឹងទៅហើយបើចម្រើនអាសុំណាសុហាមប៉ោងពូហើយ នៅតែហាមប៉ោងពូហើយហ្នឹងទៅបើចម្រើនមេត្តានៅសត្វករណាពេលចង់ជួយសត្វមួយតាពេលអរនឹងសត្វហ្នឹងចិត្តហ្នឹងវាមូលនៅក្នុងហ្នឹងទៅនឹងហៅសមាធិប៉ុន្តែ សមាធិនៅក្នុងពុទ្ធគុណគឺបានស្នាក់ត្រឹមឧបចារសមាធិឧបចារសមាធិបានន័យថាសមាធិចិត្តនឹងណោណាអញ្ចឹងបានន័យថាมันបានមិនកល់តាំងនៅក្នុងអារម្មណ៍មួយទេវារវល់ពិចារណារហូតមួយម៉ោងពីរម៉ោងពិចារណាកណាជុពិចារណាលុបកម្មដ្ឋានដល់លុបកម្មដ្ឋានមកអស់តើមកជាបៃតេបលទេសដ្ឋសមាធិវាធ្លាក់អស់ខ្លួនឯងអញ្ចឹងបានកម្មដ្ឋានចិត្តគុណនឹងមានកម្មដ្ឋាន10 មានពុទ្ធមានទេធម្មទេសង្ឃមានទេបញ្ញាទេចាពីមតិទេកម្មទេនន្នទេបស្មន្ទេហារិបរិកសញ្ញាទីកំផិត10នឹងមានអំណាចឲ្យសម្ដេចត្រឹមឧបចារសមាធិបានន័យថាចិត្តនឹងតាំងនៅដោយសារការពិចារណាមិនបានបង្កប់ក្នុងនិមិត្តទេបើកសិនអសពកាយកសាសតិអនាបានសតិព្រមវិហារ4អានឹងមានអានុភាពឲ្យសម្ដេចរហូតដល់ថ្នាក់អបបនាសមាធិចាអបបនាសមាធិ អញ្ចឹងនៅពេលណាដែលយើងចេះចិត្តគុណហើយចិត្តគុណហ្នឹងព្រះសម្ដែងសម្រាប់បុគ្គលពុទ្ធាថាសទ្ធាចរិតអ្នកជាព្រះប្រាស់ដល់ពេលឃើញហ្នឹងទៅជាព្រះហើយលើជាព្រះប្រាស់ហើយដល់ហ្នឹងត្រូវធ្វើម៉េចត្រូវបំបីកម្មដ្ឋានមិននៅក្នុងហ្នឹងរហូតទេបើថានៅក្នុងហ្នឹងក៏ឡើងទៅបស្សនាមកឡើងទៅរូបាំងអនិច្ចំរូបាំងទុក្ខំរូបាំងអនត្តា អ្នកដែលមានជំនឿច្រើនយ៉ាងណាក៏ដោយប៉ុន្តែបើមិនស្គាល់អនាថាក៏ដូចថាទុកដែរនៅក្នុងសម័យព្រះមានសេដ្ឋីមួយឈ្មោះអនាថបនិកសេដ្ឋីសេដ្ឋីនឹងគាត់ជាអ្នកដល់នៅសារណគមជា សុខទួនចតតាបណបុគ្គលមានសិលមិនចេះបានហើយក៏សង្វត្តចិត្តពុនថ្វាយព្រះហើយ ប្រគេននឹងហានព្រះរាល់ថ្ងៃនឹងសង្ឃដល់ទៅពេលគាត់ដល់ទៀតចាស់ចាស់រឹកចាស់ លើយើងតែយើងដល់ពេលចាស់69 70ឡើងទៅគេហៅមនុស្សចាស់ហើយអាហ្នឹងគឺឈឺធម្មតាដល់ពេលចឹងគាត់មានអាភាពជាទម្ងន់ក្បាលគាត់នឹងវិញវិញដូចវាចាក់ក្បាលចាក់ដោតដូចយកខ្សែមកចងរឹកពោះខ្សោបឹកដូចជាយកលំទៃមកចាក់ហើយកាយក្តៅក៏ហល់ក៏ហាដូចនៅក្នុងឡនេះអាភាពនឹងខ្លួនណាណាឈឺណាស់លំបាកណាស់ ដល់ពេលឈឺមិនព្រមមួយឲ្យកូនថាទៅណាកូនឯងទៅវត្តទៅថ្វាយគុំព្រះហើយសុំស្រីបុតនិងប្រមហានំដើម្បីមកជួបខ្ញុំតិចទៅលើលោកមានឧបាយអីជួយដោះស្រាយហើយដល់ពេលអញ្ចឹងទៅពេលនោះក៏កូននឹងទៅថ្វាយគុំព្រះទៅគាត់តែមុនស្រីបុតនិងប្រមហានំស្រីបុតនិងប្រមហានំក៏ធ្វើដំណើរមកកាន់ផ្ទះរបស់តែឃើញនោះ ហើយកថាហ្នឹងក៏រៀបរាប់ពីការឈឺស្លាប់អង្គអេឈឺណាស់ក្បាលទូបង្គំខ្ញុំនេះដូចចាក់ដូចចងដូចជាយកប្រត់មកចងក្បាលរឹតហ្មងហើយក្នុងពោះខ្យល់វាកាត់ឈឺណាស់ដូចយកលំពេងមកចាក់មកកាត់កំបិតមកកាត់អញ្ចឹងហើយកាយខ្ញុំព្រះអង្គនេះព្រះអង្គអើយក្តៅណាស់ដូចនៅក្នុងឡព្រះអង្គហើយព្រះអង្គតើមានអីជួយខ្ញុំព្រះអង្គទេពេលនោះឯង ព្រះសរីបុត្រចាប់ផ្ដើមសំដែងខលមនីសុខៃរូបបង្អនិច្ចំរូបមិនទៀងទេរូបបង្សុខੰរូបចិត្តរូបបង្អនត្តារូបមិនមែនជារបស់ខ្លួនការស្វែងអារម្មណ៍ការចាំអារម្មណ៍ការគិតនិងការដឹងទាំងឡាយសុទ្ធតែជានិច្ចំសុខੰតានុសុខៃនៅក៏ជានិច្ចំសុខੰអនត្តាជាជាចំណោះសម្រាប់ការចិត្តក៏ជានិច្ចំសុខੰអនត្តារូបសម្លេងក្លិនរសផតរពៈធម្មនេះចិត្តតែជានិច្ចំសុខੰអនត្តាចក្ខុវិញ្ញាណ គឺថាវិញ្ញាណដែលដឹងថារូបដឹងថាសម្លេងដឹងថាក្លិនដឹងថារសដឹងថាអត្តសញ្ញាណធម្មនេះសិតតែជានិច្ចទៅខាងតាប្រពន្ធកូនព្រះសម្បត្តិមិនមែនជារបស់ខ្លួនទេលោកសុថៃលោកនេះក៏មិនមែនជារបស់ខ្លួនលោកខាងមុខក៏មិនមែនជារបស់ខ្លួនគឺសិតតែនៅក្នុងអនិច្ចទៅខាងតាទាំងអស់លោកសុថៃប្រកាន់ធ្វើអីអោគ្រាន់តែចប់ធម៌ភ្លាមលោកសុថៃញញឹមណាញញឹមញញឹមហើយចាប់ទឹកភ្នែកទៅមក គាត់ទៅឲ្យឲ្យខ្ញុំព្រះមហានងសួរថាបើសិនទៅទៅហេតុអីមកទៅខ្ញុំលើសភ័យអាឡ័យកូនឬលើសភ័យអាឡ័យភរិយាឬឬក៏អាឡ័យសត្វសម្បានឬក៏លើសភ័យអាឡ័យខ្លួនឬក៏អាឡ័យលោកនេះឬក៏អាឡ័យទេវលោកបានជាលើសភ័យខ្ញុំពីរបស់ទាំងអស់នោះសត្វតែជានិចំប្រធានតាសភ័យទូថាបបិទ្ធអនន្តក្នុងកលានគ្មានអាឡ័យទេ ដឹកខ្ញុំកណាយើងនោះស្ដាយណាគឺខ្ញុំកណាអត់ដឹងខនឹងសោះទៅក្បែរព្រះយូរដែរមកយកហើយប៉ុណ្ណឹងខនឹងផងអត់បានឮសួរអនិច្ចំទុក្ខំនិងអនត្តារឿងនេះមកចេះញាតិយកមកជាព្រះមិនបានទូលហើយទៅថៃមិនបានស្ដាប់មកពីលោកសុថៃខ្នងព្រះណាស់ខ្នងមហាធំមានណាខ្នងណាលោកសុថៃទេមិនដូចនិយាយថាថានិយាយថាថា គេចិត្តឲ្យព្រះសម្ដែងធម៌បើលោកភ័យអត់ឲ្យតែព្រះមុនខើមាត់ព្រះអង្គអើយកុំអីលឿនណាខត់ណាមុនខណ្ឌខណ្ឌទៅមុនចឹងវាវាខ្លាចព្រះនាងមហាខ្លាចហើយម្ល៉េះហើយព្រះញាតបានពេលណាទៅទេសនាវិធីឲ្យទៅហាព្រះអរឡើងវល់ព្រះអង្គកុំទេធ្វើអីច្រើនព្រះអង្គឆាន់ឲ្យបានច្រើនហើយចង់ឲ្យច្រើនហើយព្រះអង្គយ៉ាប់ណាទៅទេសនាផងទៅប្រោះសັດផង គ្រប់ទីគ្រប់ទីទាំងអស់ហត់ណាស់ព្រះអង្គហត់ណាស់ដែលខ្ញុំសូមព្រះអង្គកុំសម្ដែងខអីព្រះអង្គមុនខណ្ឌខណ្ឌឲ្យប្រទូថាព្រះអង្គនេះមានវិសុំមុនខ្ញុំដែរយល់ខ្នងព្រះខ្លាចព្រះនាយព្រះនាយអីហើយដល់ចាំទៅប្រហែលនេះអានេះចាំងទៅខាងនឹងអនត្តានឹងអត់ចឹងតែព្រះនៅព្រះលើថាទុកជាសទ្ធិមហាសទ្ធិនេះខាត់អង្វរព្រះមិនអោយទេសនាយ៉ាងណាក៏បានក៏ព្រះអង្គតែតពូលមួយជាថាឬក៏ពីរជាថាមិនចេះ10 តែប្រភេទប៉ុន្តែពេលនេះវាមិនចំអរិចាំពុទ្ធអង្កតានេះវាមិនចំដូច្នេះព្រះអង្គយំយំចឹងគឺដូចខ្ញុំអង្គសូមទូប្រវរណាព្រះអង្គសូមទូព្រះផងយកធម៌នឹងទៅទេសនាឲ្យអ្នកស្ដាប់ផងព្រោះអ្នកស្ដាប់គឺមកលីមហានតាមអង្គព្រះអង្គប្តីអង្គបងអង្គប្អូនអង្គនៅអង្គអង្គអង្គអង្គសូមឲ្យខ្ញុំព្រះអង្គលើកមកព្រះ